សួស្តីបងប្អូនទាំងអស់គ្នាពីញ៉ាំយើងខ្ញុំមានមុខម្ហូបកាន់តែពិសេសមួយមុខទៀតដើម្បីជូនដល់បងប្អូន ហើយ មុខម្ហូប ដែលពិសេសមួយមុខនោះ គឺមីហោះដំបងត្រូវហាន់ខ្ទឹមខ្យល់ជាកង់កង់បែបនេះមកបងប្អូនហើយខ្ញីយើងហាន់ឲ្យល្អិតបែបនេះ បន្ទាប់មកទៀតយើងហាន់ខ្ទឹមបារាំងរបស់យើងចំពោះខ្ទឹមបារាំងវិញយើង ហាន់ជាសរសៃឆ្មាឆ្មារួចហើយយើងចិញ្ច្រាំឲ្យម៉ត់ដូចជាខ្ញីចឹងដែរមកចំពោះបង្គានាងខ្ញុំកាត់ក្បាលរបស់វាចោលហើយយើងជាខ្នងបែបនេះដើម្បីងាយស្រួលលាង ទឹកនិងសម្អាតវាពងមាន់នេះ នាងខ្ញុំយកតែ ផ្នែកពោសរបស់ពងតែប៉ុណ្ណោះបងប្អូន ហើយចំណែកពោក៏ក្រហមនាងខ្ញុំអត់ប្រើទេនៅពេលដែលយើងគោះរួចហើយយើងវាយពងងាន់របស់យើងរៀងឡើងបន្តិចមកយើងដំបងបងប្អូនយើងត្រូវយកចង្កឹះមកចាត់សរសៃមីរបស់យើងហើយលើកឡើងលើ បែបនេះមកដូចនាងខ្ញុំធ្វើអញ្ចឹងហើយបងប្អូនអាចចាក់សរសៃមីដែលនៅសល់ហើយចូលទៅក្នុងខ្ទះ បងប្អូនអាចយកវែកមក ដួសស្រោចពីលើមីរបស់យើងដូចដែលនាងខ្ញុំកំពុងតែបង្ហាញអញ្ចឹងមកបងប្អូន ដើម្បីឲ្យមីរបស់យើងរឹង និងស្រួយបានល្អនេះខ្ញុំស្រោចមីរបស់យើងបែបនេះរហូតដល់មីរបស់យើងលែងទន់ហើយនឹងរឹងស្រួយបានល្អទើបយើងលើកឡើងឥឡូវនេះបងប្អូនឃើញថាមីរបស់យើង បានហោះហើយ ហើយស្រួយបានល្អមែនទែនអញ្ចឹងហើយយើងត្រូវទុកមួយឡែកសិនបន្ទាប់មកយើងទៅធ្វើទឹកសោសដើម្បីយកមកស្រោចពីលើមីរបស់យើងម្ដងចំពោះទឹកសោសរបស់យើងមុនដំបូងយើងត្រូវចៀនបង្គារបស់យើងឲ្យរាងឆ្អិនបន្តិចជាមុនសិនបន្ទាប់ពីបង្គារបស់យើងឆ្អិនហើយយើងចាប់ផ្ដើមទៅឆាគ្រឿងផ្សេងៗដើម្បីធ្វើទឹកសោសដំបូងយើងត្រូវដាក់ ខ្លាញ់ឲ្យគ្រឿងក្តៅបន្តិចសិនបងប្អូនរួចហើយចាំដាក់ខ្ញីខ្ទឹមសហើយនឹងខ្ទឹមបារាំងដែលយើង បានហាន់រួចហើយដាក់ចូលគ្នាយើងកូរច្របល់ឲ្យឡើងក្លិនឈ្ងុយល្អបន្តិចសិនទៅចាំយើង ថែមជាមួយនឹងដើមខ្ទឹមខ្យល់របស់យើងយើងកូរដើមខ្ទឹមខ្យល់បែបនេះជា2 3ត្រឡប់ចឹងមកបងប្អូនហើយសូមដាក់ទឹកស៊ុបបន្ថែម ឥឡូវនេះខ្ញុំចាប់ដាំដាក់ទឹកស៊ុបបន្ទាប់ពីដាក់ទឹកស៊ុបហើយខ្ញុំថែមជាមួយនឹងបង្គាដែលយើងបានចៀនរួចហើយដាក់ចូលថែមជាមួយនឹងប្រេងខ្យងបន្តិចម្សៅស៊ុបខ្នុរបន្តិចនិងស្ករសហើយបន្ថែមជាមួយប៊ីចេងបន្តិចចំពោះប៊ីចេងបើសិនជាបងប្អូនអត់ញ៉ាំទេបងប្អូនមិនបាច់ដាក់ក៏បានដែរ ឥឡូវនេះខ្ញុំចាប់ផ្ដើមបន្ថែមជាមួយនឹងពងមាន់ផ្នែកពោសរបស់យើងកូរចូលគ្នាបន្ថែមទៀតហើយពេលដាក់ពងមាន់ពោសនេះយើងត្រូវកូរបែបហ្នឹងមកបងប្អូនកូរដើម្បីឲ្យវាសព្វល្អកុំឲ្យវានៅដុំដុំនៅពេលដែលយើងកូរសព្វល្អហើយខ្ញុំបន្ថែមជាមួយនឹងម្សៅឆាបន្តិចទៀតដើម្បីឲ្យ ទឹកស៊ុបរបស់យើងខាប់បានល្អ នៅពេលដែលយើងបន្ថែមម្សៅឆាហើយទឹកស៊ុបរបស់យើងពុះបន្តិចហើយគឺរួចរាល់តែម្ដងបងប្អូន ហើយឥឡូវនេះខ្ញុំចាប់ផ្ដើមយកមកដាក់ពីលើមីរបស់យើងនេះណែបងប្អូនក្រោយពីនាងខ្ញុំចំអិនអស់រយៈពេល20នាទីកន្លងមកឃើញថាមីហោះរបស់យើងបានឆ្អិនរួចរាល់ហើយផងដែរ ចំពោះរសជាតិមីមួយចាននេះគឺមានរសជាតិឆ្ងាញ់មែនទែនបងប្អូនហើយ អឺមីរបស់យើង គឺថាស្រួយល្អបន្តមកទៀតអឺទឹកសោសដែលយើងឆាជាមួយបង្គាហ្នឹងមានរសជាតិបែបស្រាលសទន់អឺឆ្ងាញ់ជាប់មាត់តែម្ដងហើយវាមានអារម្មណ៍ថាវាដូចជាប្លែកពីមីឆារបស់យើងធម្មតា បងប្អូនអញ្ចឹងហើយបងប្អូនកុំភ្លេចសាកល្បងចំអិនញ៉ាំទាំងអស់គ្នាណាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការចំអិនរបស់នាងខ្ញុំ បងប្អូនកុំភ្លេចជួយ like និង share វីដេអូរបស់នាងខ្ញុំផងហើយបើសិនជាចូលចិត្តសូមជួយចែករំលែកបន្តទៅបងប្អូនដទៃទៀតផងណាអរគុណបងប្អូនទាំងអស់គ្នាបាយបាយ